មុនមុនប្រគេនចង្ហាន់ប្រសង់ទេសម្ដងដើម្បីអីគឺដើម្បីពយល់អ្នកធ្វើទៀននឹងឲ្យយល់ពីការធ្វើទៀននឹងហើយដល់ពេលឆាន់ហើយលោកទេសម្ដងទៀតដើម្បីឲ្យជ្រះថ្លាជាអបរចេតនាមួយយ៉ាងរបស់គេដែរមែនទេណាសូមអនុមោទនានឹងប៉ុន្តែពិធីបន់ច្រើនគឺថាខ្មែរយើង មានសម្បូរបែបបាទអឺរឿង ធម្មទេសនាគឺនៅស្រុកខ្មែរយើងយើងមានពិធីបុណ្យសម្រាប់ធម្មទេសនាច្រើនមានបុណ្យផ្សេងផ្សេងគ្នាហើយតែពុទ្ធបរិស័ទយើងនឹងរក្សានៅកម្មវិធីនឹងតទៅទៀតហើយនឹងយកចិត្តទុកដាក់នៅក្នុងការស្ដាប់ការប្រតិបត្តិក្នុងជីវិតបាទឥឡូវនេះគឺយើងប្ររពចំពោះអ្នកដែលចែកឋានទៅ ណាជាទុកមួយ នៅក្នុងបណ្ដាទុក12កងគឺប្រត់ប្រាស់របស់ ជាទីស្រឡាញ់ជាទីកប់ចិត្តទៅនឹងក៏ជាទុកណាទុកទាំងអស់វាមាន12កងតាមប្រសូតណានឹងតាមប្រសូតនឹងសំដែងមាន12មុខណា12មុខទាំងអស់នឹងមានជាតិទុកជារាទុកជាធិទុកមរណៈទុក្ខ រហូតមកជួបរបស់មិន ជាទីស្រឡាញ់ក៏ជាទុក្ខប្រត់ប្រេះរបស់ជាទីស្រឡាញ់នឹងក៏ជាទុក្ខប្រាថ្នារបស់មិនបានដូចចិត្តក៏ជាទុក្ខនៅមានការចង្អៀតចង្អល់បរិទេវៈសោកៈរហូតសរុបចុងបញ្ចប់មកនិយាយអំពីឧបាទានខន្ធទុក្ខអានឹងសង្គ្រោះចូលអភិធម្មវិញណាជាប្រសូតមែនប៉ុន្តែសរុបចុងក្រោយថាទុក្ខណាណាសង្ខិត ទេនបញ្ចបាទានខន្ធាទុក្ខាណាគឺគឺវាចូលចោះនៅក្នុងតែការប្រកាន់មួយនឹងឯងទោះបីជាទុកមានប្រការផ្សេងផ្សេងរៀបរាប់ដោយ ចំណែកផ្សេងផ្សេង មាន ប្រភពរឿងរ៉ាវមានប្រវត្តិរឿងរ៉ាវនឹងផ្សេងផ្សេងប៉ុន្តែចង់បញ្ចប់មកគឺ មាន តែមួយឯងគឺសេចក្តីប្រកាន់នៅក្នុងសង្ខារធัวទាំងពួងនឹងឯងហើយដល់ទៅព្រះអរិយបុគ្គល ជាពិសេសត្រឹមព្រះអនាគាឡើងទៅដែលវាអស់មាន សោកៈនឹងទៅ ពីព្រោះអត់បាននៅហួងហែងរបស់ទាំងអស់នឹងអត់មានភ្លើតភ្លើនត្រេកអរនៅក្នុងរបស់ទាំងអស់នឹងទៀតទេអញ្ចឹងប្រភពនៃសេចក្តីទុក្ខវាអាចកើតមកពីអារម្មណ៍ផ្សេងផ្សេងផ្សេងផ្សេងដែលជាអារម្មណ៍ខាងក្រៅនឹងជាបច្ច័យជាប្រភពមួយដែរមិនមែន មិនទេគឺថាវាជាប្រភពមួយដែរប៉ុន្តែសំខាន់នោះមេស្រូបរបស់វាគឺនៅ ក្នុងចិត្តឯនេះណាហើយដល់តែព្រះអរិយបុគ្គលទាំងឡាយដែលលោកឃើញដល់ប្រភពនៃសេចក្តីទុកទៅលោកដកសេចក្តីទុកនឹងចេញអស់ទៅដកព្រួញសចេញអស់ទៅ ទុកហ្នឹងក៏វាបាត់អស់ទៅបាទបាត់អស់ទៅមិនមិនមែនខាងក្រៅមកតាម ចិត្តលោកទេគឺថាចិត្តលោកហ្នឹងវាទៅតាមរបស់ខាងក្រៅនោះ ស្របទៅតាមធម្មជាតិនឹងណាហើយខ្សែជីវិតរបស់ព្រះ អរហន្តខៃណាស្របនឹងក៏លោកនៅតែជួបប្រទេសដូចតែយើងអញ្ចឹងនៅឈឺនៅចាស់នៅប្រត់ប្រាស់មិត្តភ័ក្តិប្រត់ប្រាស់ញាតិដូចតែគ្នាអញ្ចឹងដែរណាហើយយើងធ្វើបន់ប្រាថ្នារួចផុតទុក្ខប៉ុន្តែយើងត្រូវឲ្យដឹងប្រភពទុក្ខនឹងថា ប្រភពទុកនឹងវានៅខាងក្នុងខាងក្នុងនេះប៉ុន្តែវាត្រូវទទួលព័ត៌មានតាមអាយតនៈតាមភ្នែកតាមតិចតាមច្រមុះតាមដាតតាមកាយតាមចិត្តនឹងចឹងហើយទីបំផុតមនុស្សដែលអាចឆ្លង ផុតសេចក្តីទុកដោយសេចក្តីព្យាយាមនោះរូបវេរយេអ្នកទុក្ខមច្ចេតិនឹងគឺថាព្យាយាមលះបង់នៅឆន្ទរាគៈនឹងឯងនៅក្នុង របស់ ទាំងឡាយដែលជាអារម្មណ៍ដែលជាចំណៃនៃលោភៈហ្នឹងព្យាយាមឯនេះទេព្យាយាមខាងក្នុងឯនេះទេគឺលះបង់នៅ ការជាប់ជំវៈលះបង់នៅសេចក្តីត្រេកអរពេញចិត្តនៅក្នុងរូបសម្លេងខ្លួនរូបផតថាពៈនិយាយរួមគឺថាពេញចិត្តនៅក្នុងរបស់របររឿងរ៉ាវទាំងខ្លួនឯងទៀតផងណាដករបស់ទាំងអស់នឹងទៅពិភពលោក នេះ ទៅជាសន្តិភាពណា អញ្ចឹងបានជា នៅក្នុងសភៅរបស់សម្ដេចមហាខោសនន្ទវាយាលោកនិយាយថាអឺកាលណាចិត្តសន្តិភាពណាចិត្តរបស់យើងនឹងសន្តិភាព ធ្វើឲ្យខ្លួនយើងនឹងសន្តិភាពណាធ្វើឲ្យបុគ្គលសន្តិភាព កាលណាបុគ្គលសន្តិភាព ធ្វើឲ្យគ្រួសារសន្តិភាព គ្រួសារមួយសន្តិភាពធ្វើឲ្យសហគមន៍មួយសមាគមមួយសន្តិភាព សហគមន៍មួយ សមាគមមួយសន្តិភាពវាធ្វើឲ្យនិគមធ្វើឲ្យស្រុកមួយសន្តិភាពស្រុកមួយសន្តិភាពក៏អាចនាំសេចក្តីសុខសន្តិភាពដល់ប្រទេសជាតិដល់ពិភពលោក ពីព្រោះអ្វីៗវាត្រូវបំលែង ពីតូចមកដូច ការនាំសេចក្តីសុខសន្តិភាព មកកាន់ពិភពលោក ដោយព្រះសម្មាសម្ពុទ្ធចឹងអ្នកត្រាស់ដឹងដំបូងមិនមានច្រើនទេ គឺមានតែព្រះសម្មាសម្ពុទ្ធមួយអង្គឯងតែប៉ុណ្ណោះឃើញទេអញ្ចឹងសន្តិភាពផ្លូវចិត្តដំបូងឡើយគឺកើតនៅលើបុគ្គលម្នាក់អញ្ចឹងបុគ្គលម្នាក់នឹងគឺ បានចែកសន្តិភាពនឹងដល់សាវកទាំងឡាយសាវកទាំងឡាយក៏បានផ្សព្វផ្សាយដល់បរិស័ទទាំងឡាយ ពីនិគមមួយទៅស្រុកមួយស្រុកមួយទៅប្រទេសមួយប្រទេសមួយទៅ លើសកលចម្ពោះទ្វីបគឺវាត្រូវវាត្រូវមានចំណុចចាប់ផ្ដើមពីតូចតូចទៅព្រោះហេតុដូច្នោះហើយបានជា ព្រះដ៏មានប្រភាកព្រះអង្គសម្ដែងឲ្យយើងទាំងឡាយនឹងកុំបោះបង់ខ្លួនឯងត្រូវផ្សាយចេញពីខ្លួនឯងនឹងចឹងដូច្នេះ ចំណុចអ្វីអ្វីក៏ត្រូវមានការចាប់ផ្ដើមរឿងសម្រាប់អ្វីអ្វីក៏ត្រូវមានការចាប់ផ្ដើមដូចញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលយើងធ្វើបុណ្យប្រាថ្នារួចផុតពីសេចក្តីទុក្ខចឹងកុំឲ្យមើលរំលង នៅ អ្វីដែលបន្តិចបន្តិចនៅជុំវិញខ្លួនយើងរឿងទាំងឡាយគឺសិតតែរឿងនាំឲ្យយើងបានសុខជាមួយរឿងហ្នឹងណាវីរៈបរោះទាំងឡាយលោកមិនចេះខ្លាចរឿងទេ លោកអត់ចេះខ្លាចបញ្ហាទេ ជួនកាលមិនមានបញ្ហាលោកចូលចិត្តបង្កើតឲ្យ មានបញ្ហាដើម្បីហាត់ដោះស្រាយតែមនុស្សគេហៅថាមានសន្តានកំសាកគឺជាមនុស្សរត់ចេញពីបញ្ហាបែបន់ស្រន់ថាកុំឲ្យវាកើតរឿងអញ្ចេះកុំឲ្យវាកើតរឿងអញ្ចោះសូមកុំឲ្យរឿងអាក្រក់នឹងកើតចំពោះខ្ញុំក៏ប៉ុន្តែ ចំពោះអ្នកសន្សំបារមីអ្នកដែលចង់បានត្រាស់ អ្នកដែលចង់បានរួចផុតពីសេចក្តីទុក្ខលោកចប់ទៅចង់ទៅជួបបញ្ហានឹងឯងដើម្បីចូលទៅដល់បញ្ហានឹងលោកដោះស្រាយឃើញទេដូចជាព្រះបរមពោធិសត្វដែលលោកលះបង់ទ្រព្យលះបង់កូនលះបង់ប្រពន្ធលះបង់អវយវៈលះបង់ជីវិតទៀតឃើញទេវាមានរឿងអីដែលថ្លៃជាងជីវិតទៀតយើងសពថ្ងៃយើងប្រាថ្នាថាកុំឲ្យគេបៀតបៀនខ្ញុំកុំឲ្យគេធ្វើបាបរាងកាយខ្ញុំ ចុះចុះអ្នកដែលចង់រួចផុតទុកនោះលោកថាម៉េចណែបើអ្នកណាត្រូវការដៃខ្ញុំមកយកចោះអាហ្នឹងគឺសិតតែមនុស្សទៅរកបញ្ហា គឺ ថាសុំឲ្យបញ្ហាហ្នឹងកើតឡើងចោះចាំមើលតើបញ្ហាហ្នឹងមកដល់ទៅលោកដោះស្រាយដោយវិធីណានឹងចឹងអញ្ចឹងជាមួយគ្នានឹងការ ចង់ទៅចូលទៅដល់បញ្ហា ចង់ជួបឧបសគ្គហ្នឹងជាមួយគ្នានឹងលោកបានត្រៀមចិត្តទុកជាមុនបាត់ហើយ ចុះជាមួយដែលយើងបន់ស្រន់សុំឲ្យកុំឲ្យ បញ្ហានឹងកើតដល់យើង ដល់តែបញ្ហានឹងវាជិះអន់រួចដល់មកដល់លទ្ធផល គឺសេចក្តីទុក្ខណាមនុស្សដែលចង់ជួបបញ្ហាដែលចង់ឃើញ បញ្ហាលំបាកដើម្បីដោះស្រាយមនុស្សនឹងទោះបីបញ្ហាមកដល់គឺมันមានសេចក្តីទុកទេ ពីព្រោះបានត្រៀម ខ្លួនត្រៀមខ្លួនទុកជាមុនហើយមនុស្សញាតិញោមចំណាំមើលចាជួបបញ្ហាម្ដង គឺមានបទពិសោធន៍ម្ដង ជួបបញ្ហាពីរដងមានបទពិសោធន៍កាន់តែច្រើនឡើងជួបបញ្ហាកាន់តែលំបាកបញ្ញាស្មារតីកាន់តែរឹងមាំនឹងអញ្ចឹងដូច្នេះសេចក្តីទុកគឺតែងតែតាមលងចំពោះបុគ្គលណាដែលរត់គេចចេញពីវា តែសេចក្តីទុកគ្របសង្កត់មិនបានឡើយចំពោះបុគ្គលណា ដែលព្យាយាមយល់ព្យាយាមយល់ពីវាអញ្ចឹងណាញាតិញោម ស្ដាប់ឲ្យបានថា សេចក្តីទុកតែងតែតាមលងចំពោះបុគ្គលណា ដែល ព្យាយាមរត់គេចពីវាក៏ប៉ុន្តែសេចក្តីទុកมันអាចគ្រប់សង្កត់ចំពោះបុគ្គលណាដែលព្យាយាមយល់ពីវាទេ កាមណាមនុស្សព្យាយាមយល់ពីវា មនុស្សនោះក៏តែងតែមានសេចក្តីដោះស្រាយការដោះស្រាយនៅក្នុងបញ្ហានោះឧទាហរណ៍ ដូចជានៅក្នុងការសិក្សាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងព្រះអង្គសួរភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយបើមានគេសាកសួរអ្នកថាតើហេតុអ្វីបានជាអ្នកទាំងឡាយចូលមកសិក្សានៅសាសនាព្រហ្មចរិយធម៌របស់តថាគតជ្រះថ្លាច្រំចំណុចអីដើម្បីអ្វី ភិក្ខុទាំងឡាយមិនអាចឆ្លើយបានក៏មានដីកាទៅកាន់ព្រះដមានប្រភិយថាបបពុតព្រះអង្គដ៏ចម្រើន ប្រសិនបើព្រះមានប្រភិយទ្រង់សម្ដែងជាក ខ្ញុំព្រះអង្គនឹងត្រួតត្រងចាំទុកព្រះអង្គបានបង្ហើបសំណួរនិងចម្លើយនឹងធម្មនាភិក្ខុទាំងឡាយប្រសិនបើមានអ្នកសាកសួរអ្នកថា តើគោលដៅនៃការសិក្សានៅសាសនៈព្រហ្មចរិយធម៌នេះដើម្បីអ្វី អ្នកទាំងឡាយត្រូវព្យាករថា គឺដើម្បីកំណត់ដឹងនៅទុកណាគឺដើម្បីកំណត់ដឹងនៅទុកថាតើក្នុងជីវិតនឹងវាមានទុកអីខ្លះប្រភពនៃទុកនឹងវាកើតមកពីណាខ្លះអញ្ចឹងទីមួយព្រះអង្គឲ្យសិក្សាពីទុកនឹងឯងកាលណាសិក្សាពីទុកហើយត្រូវរួមមូលហេតុរបស់វាទៀតថាតើទុកនឹងវាកើតមកពីណា ដល់តែឃើញប្រភពនៃទុក្ខហើយហេតុដែលនាំឲ្យកើតទុក្ខអានឹងវាកាត់បន្ថយការផ្គុំភ្លើងទុក្ខហើយរស់សុខសន្តិភាពផ្លូវចិត្តវិញដល់តែយើងសិក្សាចូលទៅដល់ជំរឿនៃធัวចឹងទៅ បានកលេចមកការឲ្យពួរជារឿងអត់ប្រយោជន៍គ្រាន់តែជាការលួងចិត្តឲ្យសបាយផ្លេតផ្លេតទៅប៉ុណ្ណោះសបាយដែរដូចអាមកថាដោយអំណាចនៃការនមស្ការនេះសូមឲ្យសិរីសួស្តីកើតមានដល់ញាតិញោមញាតិញោមថាសាធុ មិនចឹងសบายចិត្តទេសบายចិត្តក៏ប៉ុន្តែឈឺជង្គង់នៅឈឺដដែលនឹងជាការពិតឈឺជង្គង់នៅឈឺដដែលឈឺពោះនៅឈឺដដែលប៉ិនបានសบายចិត្តបន្តិចដែរជាសុជីវធម៌យើង ចាត់ទុកថាជាសុជីវធម៌ជារឿងល្អដែលយើងរាប់អានគ្នាទៅចាស់ប៉ុន្តែការពិតការពិតសេចក្តីទុកវាមានហេតុរបស់វា ដូចជាโรคជំងឺព្យាធិទាំងឡាយអញ្ចឹង ដែលគេខំបង្កើតពេទ្យដើម្បីព្យាបាលនឹងឯងដោយសាររោគវាមាន ប្រភពរបស់វាมันអាចជាដោយសារក្រំតែឲ្យពួរទេចឹងទេលេបថ្នាំទេរាល់ថ្ងៃហ្នឹងប៉ិនដល់ពេលជាទៅអរគុណគ្រូឯនោះទេគ្មានអរគុណពេទ្យទេហ្នឹងមែនទេសំមុខហើយបានឈឺទៀតហ្នឹងអាអាត្មាប្រហែលខែនេះ ពិបាកទៅដោះស្រាយវិបត្តិស្នេហាគេហ្នឹងឯស្នេហាហ្នឹងវាមិនមែនតែស្នេហាក្មេងអីស្នេហាខ្លះស្នេហាអាយុ70ហើយក៏មកកាត់ទុកឲ្យអាត្មាដោះស្រាយដែរនឹងតាជាតែមានស្រីក្មេងអីចឹងទៅបាទអញ្ចឹងទុកទុកនេះដែលយើងដើរពិនិត្យគិតឲ្យដល់ទៅទុកអ្នកក្រ ផ្សេងថ្មមើលទុកអ្នកមានដូចជាកាន់តែមានបន្តិចបើការទុករឿងអញ្ចឹងអញ្ចឹងអ្នកក្រអត់អាចយល់បានទេបើយើងក្រសម្បត្តិការទុកដូចថាមិនដឹងបានអីហូបមិនដឹងបានអីចាយឈឺមិនដឹងបានអីចូលពេទ្យអានឹងទុករបស់អ្នកក្រមិនអញ្ចឹងហ្នឹងហើយដល់ទុករបស់អ្នកមានមិនមែនថាមិនដឹងបានអីស៊ីមិនមែនទេមិនដឹងបានអីជីមិនដឹងបានអីនៅគេអត់មានទុករឿងហ្នឹងទេទុករឿងគេនោះយើងពិបាក ហ្នឹងបាក់ទុកនោះគឺទុកស្គមខ្លួនទុករីងរៃពិបាកនិយាយប្រាប់គេហ្នឹងចឹងអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គត្រូវបដិសន្ធិ នៅ ក្នុងតកូលដ៏ខ្ពស់បំផុត គឺព្រះរាជាអញ្ចឹងទៅស្គាល់សេចក្តីសុខក្នុងលោកនឹងអស់អត់ហើយព្រះអង្គត្រូវធ្វើខ្លួនឯងឲ្យលំបាកឲ្យដល់កម្រិតដែលអ្នកណាធ្វើមិនដូចធ្វើទុក្ករកិរិយាអស់6ឆ្នាំអញ្ចឹងបើអ្នកណាអួតរឿងមានព្រះអង្គធ្លាប់មានអ្នកណាអួតរឿងបាក់ព្រះអង្គបាក់ជាង បងដឹងទាំងអស់ឃើញទេអញ្ចឹងបានជាព្រះអង្គអាចដឹកនាំទាំងអ្នកមានអាចដឹកនាំទាំងអ្នកធំទាំងអ្នកតូចទាំងអ្នកក្រឲ្យឲ្យគោរពធម៌វិន័យរបស់ព្រះអង្គហើយឲ្យប្រតិបត្តិឲ្យរួចចាក់ទុកបានឃើញទេចំណុចត្រង់ហ្នឹងល្អណាស់យើងសិក្សាប្រវត្តិព្រះអង្គមើលមិនព្រះអង្គជិញតបុះស្រួលស្រួលណាគឺព្រះអង្គត្រូវធ្វើឲ្យខ្លួនឯងលំបាកឲ្យស្គាល់ថាលំបាកហ្នឹងពីព្រោះ អ្នកខ្លះកើតមកនៅក្នុងតកោស្ដុកស្ដំតែម្ដងអត់ស្គាល់ពាក្យថាក្រយ៉ាងម៉េចផងហ្នឹងអត់អត់មានស្គាល់ថា ពាក្យថាក្រហ្នឹងយ៉ាងម៉េចផងអញ្ចឹងមិនយើងរឿងរឿងគេនិយាយកប្លែងមួយគេនិយាយកើតនៅក្នុងតកូលអ្នកមានណាដល់ពេល គ្រូឲ្យតែងសេចក្តីពីជីវិតអ្នកក្រវាអត់យល់អត់យល់ថាក្រនឹងម៉េចវាដើរសួរគេ ដើរសួរគេថាក្រនឹងមានអីមិនក្រថាក្រអត់លុយគេបាក់ប្រាប់គេថាថាអត់លុយក្រអញ្ចឹងគេសរសេរតែងសេចក្តីគ្រួសារខ្ញុំក្រណាស់ពីព្រោះពុកខ្ញុំក៏ក្រលុយម៉ែខ្ញុំក៏អត់លុយតកងឡានពុកខ្ញុំក៏អត់លុយយាយខ្ញុំក៏អត់លុយអ្នកបោះផ្ទះឲ្យយាយខ្ញុំក៏អត់លុយណាហើយហើយអ្នកបំរើរបស់ពុកខ្ញុំក៏អត់លុយ គឺនិយាយសរុបគ្រូខ្ញាខ្សែខ្ញុំក្រមកពីអត់លុយអញ្ចឹងសួរថាកូននឹងវាយល់ពាក្យថាក្រឯងអត់ទេវាអត់ស្គាល់ពាក្យក្រយ៉ាងម៉េចទេហ្នឹងហើយអញ្ចឹងបានញាតិញោមពុទ្ធបរិស័ទទាំងឡាយណាបងប្អូនកូនក្មួយ ដែលកើតមកក្នុង ត្រកូល អ្នកក្រហ្នឹងគឺថា សំណាងទៅវិញដែរណាហ្នឹងហើយសំណាងត្រង់ថាយើងស្គាល់ក្រ អាត្មានិយាយរឿងទុកទៅវាបែកបន្តិចរឿងទុកនឹងចឹងអ្នកក្រទុកតាមអ្នកក្រអ្នកមានក៏ទុកតាមអ្នកមាន ដែលថាជីវិតណាមិនមានសេចក្តីទុកគ្មានទេប៉ុន្តែយើងមើលមនុស្សយើងខំរត់ទ្រព្យសម្បត្តិរាល់ថ្ងៃគឺដើម្បីអីញាតិញោមមិនដើម្បីសេចក្តីសុខមិនចឹងទេចង់បានទ្រព្យមកចង់បានរុងរឿងចង់បានសេចក្តីសុខចង់បានទ្រព្យ ចង់បានរុងរឿងចង់បានសេចក្តីសុខប៉ុន្តែយើងទៅសួរអ្នកមានទាំងអស់ហ្នឹងសួរឲ្យដល់ជំរឿប៉ុន្តែសួរមុំមុំគេមិនឆ្លើយទេណាណាដល់ស្គាល់ចិត្តស្និទ្ធបានបញ្ចេញមករឿងគឺមានខុសខុសគ្នាដល់តែពេលយើងដឹងរឿងទុករបស់គេបានដឹងថាអូទុកគេបែបធំជាងរបស់អញទៅទៀតនឹងអញ្ចឹងទុករបស់គេមិនមែនទុកតូចតូចទេដូចគេនិយាយថាកាលពីក្មេងកណាត់មកចាអាមគ្របខ្លួនចិត្ត ដល់ធំតិចកណិតមកចាមគ្របខ្លួនចិត្តអត់អត់ទេអញ្ចឹងការដែលយើងនៅក្មេងបញ្ហាដែលយើងតោះគ្នាគ្មានតោះគ្នារឿងអីទេតោះគ្នារឿងបៃលុកបៃលបន្តិចទៅហើយទៅត្រូវគ្នាវិញប៉ុន្តែធំបន្តិចបើកាត់រឿងតោះគ្នាតោះផ្លេតឈប់ឲ្យតោះយូរអាចដល់ថ្នាក់ស្លាប់ក៏មានដែរអានឹងតោះរបស់អ្នកធំហ្នឹងគាត់និយាយពីវ័យយ៉ាងណាទុកអ្នកមានអ្នកក្រតាមលំដាប់ដូចគ្នាអញ្ចឹងអញ្ចឹងហើយបានជាសេចក្តីសុខនៅក្នុង ជីវិតរបស់កុហកហ្នឹងព្រះអង្គសម្ដែងអំពីសេចក្តីសុខ4ណាមានសុខព្រោះការមិនចម្ពាក់បំណុលមានសុខព្រោះការចាយទ្រព្យព្រោះការមានទ្រព្យហើយនឹងការងារមិនមានទោសនៅក្នុងចុងបញ្ចប់នេះអាត្មានិយាយពីសេចក្តីទុកញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងឲ្យយើង រើខ្លួនពីសេចក្តីទុកមិនមែនឲ្យយើងចេញពីកន្លែងហ្នឹងទេឧទាហរណ៍យើងចង់ឲ្យផ្កាឈូកដុះបានល្អ តាមពិតប្រភពនៃផ្កាឈូកគឺដុះនៅក្នុងទឹកហើយនឹងភក់ដើម្បីឲ្យផ្កាឈូកនឹងដុះបានល្អមិនត្រូវផ្លាស់ផ្កាឈូកពីក្នុងទឹកភក់ទៅដាក់លើគោកទេមិនត្រូវយកផ្កាឈូកដកទាំងរឹសទាំងគល់ឲ្យវាឈប់ប្រឡាក់ភក់តទៅទៀតទេគឺធ្វើយ៉ាងណាឲ្យភក់នឹងនៅទឹកនឹងនៅប៉ុន្តែ ឲ្យផ្កាឈូកនឹងឯងដោះបានល្អហើយដោះពីណាថាដោះពីភក់នឹងយ៉ាងណាមិញការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ ដឹងដើម្បី ដោះសត្វលោកឲ្យរួចផុតទុក្ខគឺគ្មានយានគ្មានចំណេះគ្មានអ្វី សម្រាប់បដឹកទេ គឺព្រមយាន ជាផ្លូវជាការបដិបត្តិនៅក្នុងជីវិតនៅ ជាមួយនឹងជីវិតធម្មតានឹងឯង អត់មានផ្លូវអត់មានយានអត់មានស្អីអត់មានមុនពិសេសអី សម្រាប់ខាប់ពលឹងយើងយកទៅណាទេ គឺឲ្យយើងដោះស្រាយនៅសេចក្តីទុក្ខដែលមាននឹងដោយវិធីដ៏សមស្របមួយ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឃើញថា សេចក្តីទុក្ខមានអញ្ចឹងកន្លែងរួចផុតទុក្ខមានដែរជាមួយគ្នានឹងដែរដោយផ្កាឈូកខ្មែរលើកឧទាហរណ៍នឹងអញ្ចឹងដើម្បីឲ្យផ្កាឈូកដុះល្អគឺមិនត្រូវ ដកផ្កាឈូកពីក្នុងទឹក ទៅដាំលើគោកទេ មនុស្សដែលរត់គេចពីបញ្ហាប្រៀបដូចជាផ្កាឈូកដែលចង់ផុតពីភាពក្រខ្វក់របស់ទឹកឈប់ទុករឹសខ្លួនឯងនៅក្នុងទឹកយកទៅដាក់លើគោកក្រែងលោកគិតថាទៅដល់នោះទៅវាលែងថប់វាលែងឆ្លក់ទឹកអត់ទេរឿងយើង ការដែលយើងនៅជាតិមុនយើងមានរឿងជាតិមុនឥឡូវយើងមកកើតនៅក្នុងជាតិនេះយើងមានរឿងជាតិនេះ ការដែលយើងនៅស្រុកមួយយើងមានរឿងនៅក្នុងស្រុកមួយយើងផ្លាស់ទៅស្រុកមួយទៀតគិតថាអត់រឿងទៅដល់នឹងវាគង់តែកើតរឿងទៀតញាតិញោមមកពីអីពីព្រោះកាលណាកើតនៅក្នុងស្រុកណាក៏ដោយ នៅក្នុងទីណាក៏ដោយ វាតែងតែមានភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្ត ទាំងអស់នឹងឯងជាអាយតនៈដែលទុកដូចជាអ្នកដែន ឬក៏ដូចជាស្មៀនឬក៏ជាលេខាឬក៏ជាអ្នករាយការណ៍នាំដំណឹងពីស្រុកមួយមកស្រុកមួយចូលមកដល់ប្របាទចិត្តរាជដែលនៅក្នុងហរតីឯនេះញាតិញោមគិតពិចារណាមើលសេចក្តីទុកដោយធម្មជាតិដែលគ្មាននរណាកិច្ចផុត គឺជាតិជរាជាធិមរណៈណាជាតិជរាជាធិមរណៈ មើលក្រោយពីការស្ដាប់ធัวច្រើនអញ្ចឹងអាសូមសួរញាតិញោមមើលឧទាហរណ៍ដូចព្រះអានន្ទពេលដែលលោកមិនតន់ស្លាប់ហើយលោកជាព្រះរហន្តតើក្នុងបណ្ដាទុកទាំង12កងតើលោកនៅរងទុកអីខ្លះរងទុកអីខ្លះឬក៏អស់ទាំងស្រុងលោកនៅរងទុក3ទៀតគឺជារាព្យាធិមរណៈស្មើគ្នាជាសម្ញ្ញទុកជាតិក៏លោកអស់ហើយរួចហើយដោយឡែកនៅប្រមាណកតុយទៀតនោះ នៅ8ទៀតទាំងអស់វា12ហើយ8ចុងក្រោយត្រូវកាត់បងតំណែលគ្នានឹងអរហត្តមគ្គសួរថាតើលោករតនាឬក៏លោកនៅនឹងនៅនឹងដូចពេលដែលព្រះអង្គចូលទៅក្រុងហើយនាងមេកន្តយាឲ្យជេឲ្យគេជេអញ្ចឹងការដែលព្រះអនន្តមិនតាន់បានសម្រេចព្រះរហន្តនៅជាសោតានៅ នៅញ័រដោយសារគេជេរដែរ ព្រះអនន្តបើថាគេជេរខ្លួនឯងលោកល្មមនៅដល់គេជេរព្រះដូចយ៉ាប់មកប្របាក់ត្រង់ឲ្យព្រះអង្គទៅនេះឲ្យព្រះអង្គទៅនោះបន្ទីបំផុតព្រះអង្គសួរថាចុះបើទៅនោះគេជេរទៀតយើងទៅនោះទៀតចុះបើទៅនឹងគេជេរទៀតយើងទៅនេះទៀតទីបំផុតអកុសលវិបាកដែលវាត្រូវឲ្យផលហើយទោះបីជាកិច្ចទៅកន្លែងណាក៏ត្រូវតែមានដែរពីព្រោះ ការលើពាក្យជេរវាមិនអាស្រ័យទៅលើចិត្តរបស់អ្នកដតីអាក្រក់តែប៉ុណ្ណោះទេអាស្រ័យលើ អកុសលវិបាកដែលត្រូវកើតនៅក្នុងកជារបស់យើងផងនឹងចឹងចាស់ចាស់និយាយថាបើតពួកវាមិនទៅភ្នៅវាមិនមកយ៉ាងណាមិញពាក្យជេរដែលវាមកដល់ជីវិតយើងដោយសារមានអីមានតិចរូបអាក្រក់ដែលត្រូវឃើញដោយសារមានតែរូបឬក៏ដោយសារមានភ្នែកក្លិនមិនល្អ ដោយសារមានចំោះផងដែរណាប៉ុន្តែនៅក្នុងគំនិត ដែលយើងសម្បូរផ្សំសេចក្តីទុកយើងត្រូវឲ្យទោសទៅខាងអ្នកដទៃគំនិតដែលយើងឲ្យទោសទៅខាងអ្នកដទៃគឺយើងផ្សំទុក នៅក្នុងចិត្តយើងមួយបាត់ហើយចុះកំហើញរបស់ព្រះអរហន្តចំពោះរូបអាក្រក់សម្លេងអាក្រក់ក្លិនអាក្រក់រសអាក្រក់ទាំងអស់លោកឃើញជាធម្មជាតិវាអត់ឃើញជាស្អីក្រៅពីធម្មជាតិឃើញទេ អញ្ចឹងបានជាការឃើញធួនឹងយ៉ាងកញ្ចៈសមុទយធម្មងសពន្តាំងនិរោធធម្មន្តិធម្មជាតិណាវាគ្មានស្អីក្រៅពីធម្មជាតិធម្មជាតិណាកើតជាធម្មតាធម្មជាតិនោះរលត់ទៅវិញជាធម្មធម្មតាពេលដែលស្លាប់ទៅក៏យើងត្រូវចប់ពីពិភពលោកនេះដែរយើងឥឡូវនៅរស់នៅរវើករវើកនៅគិតឃើញនៅមើលឃើញនៅស្ដាប់ឮចេះតែទៅនេះទៅនោះទៅនេះទៅនោះដូចថាចង់តកែគេឲ្យអស់ចឹងណា ប៉ុន្តែនៅពេលដែលយើងអស់ជីវិតពឹបនឹងនៅតណ្ដែលអញ្ចឹងតែមែនទេមិនមិននៅតដែលអាស្អីស្អីវានៅបន្តតទៅទៀតហើយជិះយើងមិនក៏ឈប់មកគិតរឿងហ្នឹងថាវាអស់អាការឃើញអស់អាការលឺអស់ការដឹងខ្លះអស់ការដឹងរសចិត្តធម្មជាតិសម្រាប់ដឹងខ្លះដឹងរសនៅមានទេនៅនៅកកកដីពេញហ្នឹងវាអត់ចេះអស់ឯងអញ្ចឹងវិធីដែលត្រូវជំរះគឺជំរះខាងក្នុង បញ្ហាជួបដូចគ្នាញាតិញោមដែលយើងត្រូវសិក្សារបត់នៃជីវិតនេះអាត្មាឧទាហរណ៍នៅពេលដែលយើងនៅ ក្នុងសមុទ្រយើងមានក្តោង ស្រាប់តែមានខ្យល់វាធ្លាក់មកប្រសិនបើយើងអត់ចេះប្រើខ្យល់នឹងឲ្យបាន ប្រយោជន៍ទេយើងអត់ស្គាល់ជើងទឹកយើងមិនដឹងលើកចុះលើកឡើងអាក្តោងនឹងបលិចទូកនឹងបលិចកប៉ាល់នឹងឯង ក៏ប៉ុន្តែបើគេចេះប្រើខ្យល់ហ្នឹងគេបើកក្តងប្រឆិតខ្យល់បន្តិចគេកេងចំណេញពីខ្យល់ហ្នឹងឯងដើម្បីនាំទូកគេទៅ ដោយលឿនហើយមិនបាច់ប្រើម៉ាស៊ីនទៀតហ្នឹងអញ្ចឹងឧទាហរណ៍មួយទៀតហែលទឹកហែលទឹកស្ទឹង ជាធម្មតាមនុស្សដែលខ្លាចទឹកឃើញទឹកហូរមិនហ៊ានហែលទេតែអ្នកដែលគេចេះហែលទឹកគេថាទឹកនឹងពិបាកហែលបើទឹកហូរបដែតខ្លួនតាមទឹកឧទាហរណ៍ថា ហែលទៅទៅត្បូងអញ្ចឹងទឹកវាហូរពីលិចទៅកើតអញ្ចឹងហែលទៅទិសខាងនេះអត់ហែលទៅចេះហែលប្រឆិតចេះយកកម្លាំងទឹកនឹងដើម្បីបដែកខ្លួនធូរអាត្មាក៏ធ្លាប់ហែលដែរទឹកនឹងហើយទឹកហូរទឹកហូរស្រួលជាងប៉ុនកុំឲ្យហូរគួចហូរអាខូទឹកចូលនេកធម្មតាហ្នឹងគឺ ទឹកហូរសនុកហែលជាងមែនប្រៀបធៀបមកសេចក្តីធัวយើងមើលចុះមនុស្សដោយច្រើន រួចផុតពីសេចក្តីទុក្ខគឺដោយសារជួបបញ្ហា គឺដោយសារជួបសេចក្តីទុក្ខឧទាហរណ៍ដូចជានាងបដាចាឃើញទេការដែលនៅលោកលើនជាមួយប្តីឃើញធัวទេអត់ឃើញទេដល់តែវាជួបបញ្ហាមកស្ដាប់ធัวទាំងត្រូវណាស់ព្រះអង្គហើយត្រូវណាស់ត្រូវណាស់ព្រះអង្គហើយមកត្រូវអាពេលហ្នឹងតន្ត្រីពីរោះភ្លេងពីរោះចម្រៀងពីរោះ គឺពីរោះតែសេចក្តីទុកមិនតាន់កើតទេអ្នកខ្លះកើតទុកលមមលំចេះតែស្ដាប់ចម្រៀងពីរោះប៉ិនបើទុកទួមទួមទួមទួមទួមទួមចម្រៀងលែងពីរោះហើយមានតែការពិតទេដែលស្ដាប់ទៅពីរោះដល់ដួងចិត្តឃើញទេព្រះអង្គដាក់ថ្នាំពិតទៅមនាលនាងបដាចាបុគ្គលមិនអាចយកកូនយកញាតយកក្រុមគ្រួសារ យកទ្រព្យសម្បត្តិជាទីពឹងសម្រាប់បុគ្គលអ្នកទៅកាន់បរលោកទេនៅពេលដែលមច្ចរាជមកដល់ហើយកូន ប្តីញាតគ្រួសារมันអាចជួយបានឡើយ ដូច្នេះរបស់ទាំងអស់នោះ ទុកណាជាមានក៏ដូចជាអត់មានណាអញ្ចឹងពាក្យហ្នឹងពិតទេ ហើយជាមួយនឹងជីវិតរបស់នាងកំពុងតែពិតអញ្ចឹងពាក្យហ្នឹងវាទៅជាពិរោះស្អិតដល់បេះដូងប៉ុន្តែបើកំពុងសបាយស្ដាប់ពាក្យហ្នឹងអត់បានទេកុំនិយាយអាពាក្យវិនិច្ឆ័យកុំនិយាយអាពាក្យអញ្ចឹងខ្លាចខ្លាចវាវិនិច្ឆ័យដូចមាត់មិនអញ្ចឹងយើងយើងនិយាយរឿងងាប់អីមិនហ៊ានទេណាយើងអ្នកខ្លាចស្លាប់ណាណាអូយកុំនិយាយរឿងចឹងអពមង្គលដូចដាស់គួយហ្នឹងរឿងហ្នឹងវាត្រូវតែមកហើយហើយមើលព្រះសម្មាសម្ពុទ្ធ ព្រះអង្គអ្នកសម្ដែងពីកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់ប៉ុនព្រះអង្គពជន់80តែវាមិនតាន់ស្លាប់វាមិនស្លាប់ទេតែវាត្រូវស្លាប់ហើយនៅក្នុងពោះក៏ស្លាប់ដែរប៉ុន្តែយើងគិតទៅហើយវាមិនស្រួលដូចដូចពេទ្យដែលឲ្យយើងការពារសុខភាពអញ្ចឹងឲ្យយើងចេះអនាម័យខ្លាចវាឈឺវាអីអញ្ចឹងមិននិយាយឲ្យឈឺណានិយាយកុំឲ្យឈឺហ្នឹងណាហើយបើពេទ្យមកអប់រំសុខភាពតែខ្លាចវាកើតចេះកើតអញ្ចឹងអូយកុំស្ដាប់ពេទ្យនាំឈឺឯង វាអញ្ចឹងណាមនុស្សយើងរាល់ថ្ងៃអត់ស្ដាប់ទេរឿងពិចារណារឿងសេចក្តីទុកក្នុងជីវិតហ្នឹងអត់ដល់ពេលទុកមកគ្រប់ទ្រាំអត់បានដូច្នេះនៅក្នុងជីវិតរបស់យើងញាតិញោមអ្នកប្រាជ្ញទាំងឡាយលោកចូលចិត្តបង្កើតបញ្ហានិយាយមែនទេហ្នឹងគឺថាលោក លោកចូលចិត្តចង់ទៅជួបបញ្ហា ស្រុកណាដែលពិបាកមនុស្សណាដែលពិបាកលោកចូលចិត្តទៅកន្លែងហ្នឹងតែទីបំផុតលោកទៅជាណា លោកចូលចិត្តជួបបញ្ហាដោយសារអីដល់តែបញ្ហាធំធំលោកដោះស្រាយបានបញ្ហាធំធំលោកតស៊ូបានដល់រឿងកប៉ិចកប៉ុកកប៉ិចកប៉ុកលោកទុកធម្មតាឃើញរឿងធម្មតានៅនេះគិតថារឿងហ្នឹងវាធំហ្នឹងវាទូចអស់ទៅចុះបើយើងរត់តិចទៅកិច្ចទៅពីកាញ់មហាគាត់ថាសម្ោចខំមួយក៏ត្អូញដែរណារឿងតែបន្តិចក៏យើងត្អូញដែរមិនចឹងហ៎ណាហើយចុះញាតញោមត្អូញដែររាល់ថ្ងៃត្អូញឈឺនេះឈឺនោះ ឈឺនេះឈឺនោះអារឿងសាមញ្ញសោះហ្នឹងអារឿងណាក៏ឈឺទៅណាក៏ឈឺវារឿងនោះវាសាមញ្ញអស់ទៅហើយមិនចឹងណារឿងដែលដែលហ្នឹងណារឿងវាទៅជារឿងដដែលអស់ហើយវាមានរឿងអីប្លែកសមន្តបរមនោធ្លាក់អត់ទេរឿងឈឺរឿងដដែលអារឿងគេកុហកអារឿងដដែលអរឿងអីរឿងប្រពន្ធរត់ចោលរឿងដដែល រឿងគេធ្លាប់លឺនិយាយយូរណាស់ហើយប៉ុន្តែដល់យើងមិនធ្លាប់គិតដល់តែរឿងនឹងមកដល់ខ្លួនឯងក្រឹបអូយអញអីក៏ពិបាកជាងគេម៉េះយើងព្រមសិក្សាតែគេនោះវាជាងយើងទៅទៀតនោះប្រសិនបើយើងចេះកេងធម្មជាតិនឹងមកប្រើធម្មជាតិនឹងឯងល្អសម្រាប់យើង ដូចនាងបដាចាអញ្ចឹងទីបំផុត នាងភ្ងាខ្លួនថាកុំតបានវិនិច្ឆ័យប្តីកុំតបានវិនិច្ឆ័យកូនរោប្រពុតអត់ឃើញទេ នៅតែអូនបងអូនបងអូនបងឃើញទេអដូចជានាងម្ដាយរបស់កុមារកាសបៈការដែលនៅ នឹកកូននឹងនឹកហើយនឹកទៀតនឹកហើយនឹកទៀតនឹកហើយនឹកទៀតអស់12ឆ្នាំហើយសម័យឃើញថាំងបបាន ជួបកូននឹងអោបកូនឲ្យពេញដើមទ្រូងដល់ពេលជួបកូនកូនជាព្រះរហន្តអាយុ12ឆ្នាំហ្នឹងស្ទុះទៅរកអោបកូនណា ដោយចិត្តស្រឡាញ់ដោយសេចក្តីសង្ឃឹមទៅលើកូន កូនក៏គិតថាបើនៅតែម៉ែកូនម៉ែកូននឹងគ្មានរត់ធោឃើញទេនៅផ្អែមនៅនឹងទៅញោមលោករត់មកអោបលោកថយថយទាំងញោមខណៈប៉ុណ្ណឹងកាត់ចិត្តមិនបានដែរពាក្យប៉ុណ្ណឹងធ្វើឲ្យគាត់ឈឺចិត្តប៉ុន្តែឈឺមួយផ្លេតអានេះដោយរបួសនឹងវានៅសាច់ស្អុយរស់វាឲ្យចេញអស់ទៅដេមួយជាដោយក្បាលពោះអាត្មាកាមុនហ្នឹងរស់វាមិនអស់វាមិនងាយជាហ្នឹងណាដល់ពេលរស់ចេញអស់ទៅ ដេកមកវិញជាយល់អត់ដល់តែកូននិយាយពាក្យហ្នឹងថយទៅគិតយីឯងខំនឹកគេអស់12ឆ្នាំទីបំផុតសំបីតាពាក្យល្អមួយម៉ាត់គេអត់និយាយរនិយាយថានឹកទៅស្អីប៉ណ្ណប៉ុណ្ណឹងកាត់មិនបានដែរអើក៏សោះក៏ក្រោះមែនលោកកូននេះប៉ុណ្ណឹងមកអង្គុយពិចារណារត់ទីពឹងខ្លួនឯងបានព្រះអង្គឲ្យកម្លាំងចិត្តតែត្រូវហើយនាងក្នុងលោកនេះ កូនក្តីញាតិក្តីមិនអាចជាទីពឹងបានទេមានតែខ្លួនឯងអត្តាហេអត្តណោនេធោចប់មកគាថា បានសម្រេចគុណធម៌នៅពេលដែលសម្រេចហើយឈប់ខឹងលោកកូន ទៅអរគុណលោកកូនគុំតបានលោកកូនស្ដីឲ្យមួយម៉ាត់ម៉ែនៅតែចឹងឯងឃើញអត់អញ្ចឹងបានយើងចូលចិត្តតែផ្អែមអត់ដឹងថាផ្អែមនឹងរេអាចទេអត់ដឹងហ្នឹងហើយយាយយាយនឹងចាញ់បងតាផ្អែមនឹងឯងគេច្រើនសង្កេតឃើញថា ស្រមោចវាងាប់ទៅនៅក្នុងពាងស្ករគេកម្រឃើញ ស្រមោចងាប់នៅក្នុងពាងអំបិលប៉ិនអំបិលអាចប្រឡាក់មិនអោយស្អុយសាច់បានហ្នឹងប្រឡាក់ស្ករហើយប្រឡាក់អំបិលណាឆាប់ស្អុយជាងហ្នឹងហ្នឹងអញ្ចឹងប៉ិនចូលចិត្តតែអញ្ចឹងចូលចិត្តតែផ្អែមចូលចិត្តតែវាអូកល្អឿនប៉ុន្តែល្អអូកល្អឿនហ្នឹងហើយវានាំទៅរ ការវិនិច្ឆ័យហិនហោចទាំងគុណធម៌ទាំងស្មារតីហើយទាំងបញ្ញា នៅ ក្នុងជីវិតនឹងលោកលឿនលោកលឿនអស់ពេលលិញលោកលឿនលោកលឿនអស់ពេលលិញហើយមនុស្សដែលរកគុណធម៌ឆាប់ឃើញមានតែមនុស្សជួបការជួចត់ឲ្យបានច្រើនតិចយើងមើលចុះប្រវត្តិរបស់ពុទ្ធិស័ក្តិកើតជាវេស្សន្តរគេដេញចេញពីនគរឃើញទេអកើតជា ខន្ធវេទីគេកាត់ដៃកាត់ជើងអស់ស្អីទៀតច្រើនរឿងខ្វេះភ្នែកខ្វេះអីធ្វើទៀនសិតតែរឿងជូរចត់ដល់ប៉ុន្តែជូរចត់នឹងឯងដើម្បីភាពជោគជ័យហើយបើញាតញោមដើររត់តែផ្អែមទេលទ្ធផលគឺមិនងាយប្រឡាក់សាច់នឹងបាត់បាត់ស្អុយទេញាតញោមយល់ទេយល់ថ្មនិយាយដូចថ្មណារហូតមកដល់វាមិនមែនជាមនុស្សជោគជ័យអីទេ ប៉ុន្តែអាត្មាបូកសរុបលទ្ធផលការងារអាត្មាគឺគ្មាន បានមកពីការគេសរសើរទេគ្មានបានមកពីការគេរាប់អាន គឺបានមកពីគេថាហ្នឹងឯងគេថាមិនកើតធ្វើឲ្យកើតណាបានមកពីអញ្ចឹងកុំតបានគេថាអត់អត់កើតអីទាំងអស់តាំងពីចេញរៀនពីស្រុកចឹងដែរណាកុំតគេថាហ្នឹងឯងទីបំពាក់ដំបងខឹងអ្នកថាប៉ុន្តែឥឡូវអរគុណអ្នកថា កុំតបានអ្នកថាគ្មាន ប្រឹងទេនឹងអ្នកថាដំបង ថាអាត្មាមិនមែនថាអាត្មាថាលោកអង្គុយក្បែរអាត្មាហ្នឹងថាម៉េចអឺទៅសូត្រមន្តកាវតាគេឯម្ចាស់បុណ្យឯងគិតអូបរិយប្រកេនលោកបានគណៈកម្មការវត្តហ្នឹងគាត់ថាអូចាំបាច់បរិយអីលោកអស់នេះសឹកទៅវិញរាល់តែអាថ្នាំមួកដៃជួអំបានបានស្មាទៅតានេះមើលសម្រាលមនុស្សដល់ឯណោះហ្នឹងអាពាក្យប៉ុណ្ណឹង អាត្មាក៏តាំងចិត្តថាតើឯងកុំតន់ងាប់នៅពេលដែលអាត្មាជក់បរិយបើរស់អា555បាននេះអត់ជក់ទេឆ្នាំមូដៃមិនជក់ឡើយហើយជាមួយនឹងពាក្យហ្នឹងអានេះគេហៅថាតាំងចិត្តខ្ពស់ណាហ្នឹងក៏តាំងចិត្តចេញមករៀនស្រុកគេស្រុកឯងកាលនោះនៅពលពតឡើយឆ្នាំ92 93ហ្នឹងហើយនៅទូចញយមួយដែលចេញពីស្រុកគឺដោយសារគេមើងងាយអញ្ចឹងដូច្នេះ អាការដែលគេមើងងាយហ្នឹងមិនមែនរឿងអាក្រក់ទេញាតិញោមគឺធ្វើឲ្យយើងប្រឹងមនុស្សនឹងចាត់ទុកថាជាមនុស្សល្អសម្រាប់យើងហើយមនុស្សណាដែលសរសើរអូនបងអូនអើយល្អហើយប៉ុណ្ណឹងមិនបាច់ទៅរកអីទេអូនអើយប៉ុណ្ណឹងហើយហួរបានប៉ុណ្ណាងាប់នោះហ្នឹងប៉ុណ្ណឹងមានបានស្អីរីចម្រើនតទៅទៀតអាមនុស្សអ្នកថាយើងទេមនុស្សនឹងអត់មានចេតនាបោកយើងទេហ្នឹងហើយអញ្ចឹងប្រាប់ញាតិញោមឥឡូវសួរញាតិញោមចាស់ ហើយមនុស្សចឹងដែរបន្តិចទៅលើចាញ់បោកនេះលើទៅទៅចាញ់បោកនោះហើយមនុស្សដែលបោកយើងមុនដំបូងគេប្រើពាក្យសម្ដីមិនផ្អែមធ្វើយ៉ាងម៉េចឲ្យຕົកចិត្តម្នាក់នោះគេជួបគ្នាគេយកកតាបគេមកចឹងហើយគេហូតប៉ាវផឹកស្រាផឹកអីណាហើយអាលុយមិនដឹងកាត់กระดาษប្រមាណដាក់មកដុំចេះដាក់กระดาษលុយខាងក្រៅចេះគេហូតខ្វោកកុំព្រួយដល់ពេលអស់ស្រាអស់ស្រាគេទុកកតាបគេហ្នឹងគេចេញម៉ូតូទៅទិញស្រា ឯនោះអានឹងក៏តាបលុយគាត់នោះនេះរឿងអីបោកបោះអញប្រយបាត់អានោះងាយឃើញមកតែងាយឃើញចិត្តខូចដែរមើលនៅក្នុងកតាបវាមានស្អីឃើញដូចលុយច្រើនហូតទៅមានกระดาษពីរបីសន្លឹកនៅក្រៅក្រៅក្នុងហ្នឹងសិតกระดาษទាំងអស់បានដឹងថាអូទៅហើយមុននឹងគេបោកយើងគឺគេត្រូវធ្វើល្អដាក់យើងហើយ អ្នកណាមួយដែលនិយាយអាក្រក់ដាក់យើងញាតិញោមត្រូវចាំ100ទាំង100គ្មានចេតនាបោកយើងទេអត់ទេអត់មានចេតនាបោកយើងទេនិយាយប្រាប់ត្រង់នេះឯងធ្វើនេះខុសហើយណាហ្នឹងក៏អត់បោកយើងដែរចឹងមនុស្សមនុស្សដែលមានចេតនាបោកធ្វើខុសគេហ្នឹងល្អហើយមិនអីទេប៉ុណ្ណឹងអីមិនអីទេអាហ្នឹងអែបអបយកអីមួយអាចឹងបានពាក្យមួយគេថានៅពេលដែលអ្នកណាសរសើរអ្នកអ្នកត្រូវតែប្រយ័ត្នហោប៉ៅរបស់អ្នកឲ្យបាន នៅពេលណាលើកសរសើរល្អល្យាយល្អម៉ែល្អអីណាអ្នកត្រូវតែប្រយ័ត្នហោប៉ៅមែនទេរឿងនឹងមនុស្សចូលចូលតាំងពីដើមមកម៉េះគេលើករឿងពាក្យសម្ដីហ្នឹងលើកពាក្យសម្ដី បរោះម្នាក់គាត់គាត់បាញ់សัตว์បរិកមកហើយមានសិទ្ធិបុត3នាក់ហ្នឹងគេសាកលបងមើលចាំមើលយើងសុំអីបាន ណាគេនិយាយពីពាក្យសម្ដីអឺតាចាស់សុំសាច់ខ្លាំងមកនិយាយរឿងខ្មោះខ្មោះតានឹងនិយាយសម្ដីគាត់នេះសោះក៏ក្រោះដល់ហ្នឹងចឹងឲ្យឯងសាច់វាវអាស៊ីមិនកើតហ្នឹងហើយហើយដល់ពេលអឺម្នាក់ទៀតគេថាអឺសម្លាញ់មានសាច់ចែកគ្នាខ្លះមក អញ្ចឹងគឺគិតថាសម្លាញ់វាស្មើនឹងដៃជើងអញ្ចឹងឲ្យជើងមួយណាហើយដល់ម្នាក់ទៀតថាអឺលោកឪពុកមានសាច់អីឲ្យខ្ញុំខ្លះទេហើយគាត់ថាលោកឪពុកនោះវាសំតកូនអញ្ចឹងឲ្យបេះដូងឲ្យវាតែហ្មងតែតាមពិតគេបោកសោះហ្នឹងណាមែនទេប៉ិនដល់គេយល់វិញមនុស្សគេយល់វិញមានសេដ្ឋីបត់3នាក់ដែរ និយាយពីការឈូកទៅលេងមហោស្រពគេពិសោធន៍មើលថាតើអ្នកណាអឺសុំផ្កាគាត់នឹងបាន ម្នាក់គេនិយាយថាហើយគាត់នឹងវាកងាត់ច្រមុះគេនិយាយថាអឺបងប្រុសសូមបងប្រុសនឹងឲ្យផ្កានឹងមកខ្ញុំមកហើយអឺធម្មតាធម្មជាតិទាំងឡាយកាត់ឲ្យវាដោះវិញ បើបងឲ្យខ្ញុំចំោះរបស់បងពិតជាដោះវិញហើយដល់ម្នាក់ទៀតថាកុំជឿវាអាចំោះតើវាដាច់វាដាច់ហើយនឹងដោយខ្ញុំនិយាយត្រង់នេះឲ្យខ្ញុំគាត់អោយអាអ្នកនិយាយត្រង់អានោះនិយាយបញ្ចូលអញអត់ឲ្យវាទេអានោះអាហ្នឹងមនុស្សកយល់ចាមនុស្សមុននោះមនុស្សចូលឲ្យបេះដូងគឺគេហៅពុកបន្តិចហ្នឹងណាហើយញាតិញោមនឹងជាសន្តានមនុស្សឲ្យបេះដូងហើយសន្តានឲ្យផ្កា ឲ្យបេះដូងហៅពុកបន្តិចអស់ហើយឥឡូវណាអញ្ចឹងមនុស្សយើងវាអញ្ចឹងឯងណាអីតែណាគេលើកកំណាបណាការតែងដោះក្នុងសារតៈកាលសូមឲ្យចំោះរបស់អ្នកនឹងដោះឡើងវិញហើយទៅគាត់ចេះដឹងដែរចំោះហើយណាចេះដោះតែវាកងាត់វាកងាត់ដែរដល់ម្នាក់ទៀតនិយាយត្រង់តាមពិតនឹងរបស់នេះវាមិនមែនដូចធម្មជាតិតែវាដាច់វាដាច់ហើយខ្ញុំនិយាយត្រង់ឲ្យខ្ញុំអានឹងនិយាយត្រង់ឲ្យនេះញាតិញោមអាត្មាចង់ឲ្យវាចូលក្នុងអលក្ខណៈមនុស្សឲ្យផ្កានេះហើយមនុស្ស មនុស្សអ្នកឲ្យផ្កាហ្នឹងគាត់អត់ចូលទៅតាមពាក្យសរសើរថាសូមឲ្យចំោះហ្នឹងវាដោះវិញទៅអត់ទេគឺថាមនុស្សនិយាយត្រង់ថាការពិតយ៉ាងណាវាយ៉ាងនឹងអញ្ចឹងដែរសំបីតរឿងទៅរកអាចារ្យហ្នឹងអញ្ចឹងដែរអាចារ្យឲ្យពរច្រើនរត់អាចារ្យនោះអាចារ្យឲ្យពរតិចតិចអត់អាចារ្យការក៏ដោយមែនទេមែនទេតិចថាអាត្មាថាលេងចុះហ្នឹងហើយ បើចៅគាត់យកហេតុផលគ្រាន់តែនិយាយធัวអប់រំយើងត្រូវសង្គ្រោះគ្នាដោយធัวអញ្ចឹងចេះបើថាចាប្រកែហៅទេវតាវាជ្រោះជ្រងទៅលងដងអូមកឲ្យពួកអូអានឹងដាច់ហ្នឹងការពិតវានៅតែការពិតអញ្ចឹងញាតិញោមហ្នឹងសម័យនេះហើយគួរតែគិតយើងមើលដូចជាចលីក្រស្នាពេលកាមិនមែនគ្រាន់តែយើងប្រកាសហៅទេប្រអិនមែនតេនមកប្រព្រំមែនតេនមកឲ្យពួរណា ឲ្យពរប្រអិនយកទឹកកន្ទិញដែលធ្លាប់ចាក់ឲ្យនាងមេត្រីដែលឲ្យពរតាំងពីនាងមេត្រីមិនតាន់មកកើតហ្នឹងនាងមេត្រីសុំពរ10យ៉ាងក៏ចាក់ឲ្យមកហើយឃើញបានសម្រេចមែនប៉ុន្តែមិនមែនបានសម្រេចដល់ប្រអិនឲ្យទេគឺបុណ្យរបស់នាងនោះណានៅវាគ្រាន់តែជាការអបអរសាទរដល់ទៅពេលការកូនមេត្រីហ្នឹងគឺជាលីកស្នាហ្នឹងយកអាកន្ទិញហ្នឹងទៅដែរយកមកចាក់ទៀតឲ្យពរឲ្យអ្នកសុកនឹងគ្នាប៉ុន្តែអធិស្ស្រ័យមិនត្រូវគ្នាមិនឃើញជាលីវៃកស្នាទេ ដល់វ័យទៅប្រាថ្នាគ្រប់ជាតិញ៉ាំណាឈប់ឲ្យជួបបែកគ្នាលេងគ្នាតាំងពីនឹងមកនឹងប្រអិនឲ្យពណ៌មែនទែនប្រព្រំឲ្យពណ៌មែនទែនហ្នឹងហើយអញ្ចឹងមើលនៅក្នុងមង្គល38ប្រការសេចក្តីសុខនៅក្នុងក្រុមគ្រួសារគ្មាន ចំណុចណាមួយថាទេវតាឲ្យពរទៅសុខមានទេការសង្គ្រោះដោយធัวការចេះសណ្ដោសង្គ្រោះបត់ភេរយាដោយធัวទៅមង្គលសេរីសួស្តីនឹងធัวព្រះពិតនឹងវាអញ្ចឹងគ្មានក្បាច់ក្បោច្រើននៃរឿងពិតប្តីប្រពន្ធដែលមិនសូវ ទាស់គ្នាក៏គ្មានក្បាច់ក្បោច្រើនដែរយល់ទេយល់អត់យល់ថាម៉េចយល់ថាមនុស្សយើងងប់ដោយសារតែផ្អែមហ្នឹងឯងហើយចំណាំមើលទៅញាតញោមប្រពន្ធប្រពន្ធហ្នឹងឲ្យតែរៀងស្ងៀមស្ងៀមលោកប្តីរៀងល្អជាងមុនហ្នឹងត្រូវសង្កេតមើលទៅយកចិត្តរៀងប្លែកណាបើកុំប្លែកមិនទេហ្នឹងហើយអញ្ចឹងឯង ហ្នឹងហើយអញ្ចឹងបានថាញាតិញោមដើម្បីឲ្យជីវិតរបស់យើងនឹងឈប់ជួបបញ្ហាដដែលដដែលទល់តែកុំខ្លាចបញ្ហាហ្នឹងដូចគ្នានឹងយើងយើងឈឺហើយយើងចង់ឲ្យឈប់ឈឺវាទល់ទៅរកពេទ្យនឹងវះចេញតែម្ងទៅដូចអប៉ុងឌីស៊ីតអីចឹងណាมันអាចធ្វើមិនឲ្យជាក្រៅពីការវះកាត់ទេ ជំងឺអីកើតតបៅមិនជាដើម្បីឲ្យជំងឺនឹងជាវាទោះទៅរស់អាសាច់ចាស់នឹងចេញឲ្យអស់ទៅវាឈឺមួយផ្លេតប៉ុនរួចពីនឹងវាជាយ៉ាងណាមិញបញ្ហាក្នុងជីវិត ប្រងឲ្យពិចារណាកើតមានចរិយាជាធម្មតាព្យាធិជាធម្មតាជំងឺឈឺកាត់ធម្មតាយើងព្យាបាលព្យាបាលតែមិនជាក៏យល់ថាជារឿងធម្មធម្មតាឲ្យតែធម្មតាទៅសុខហើយរឿងដែលមិនសុខគឺដោយសារគិតថាវាមិនធម្មមិនធម្មតាតាមពិតរឿងទាំងអស់ រឿងទាំងអស់មនុស្សយើងអាចទៅជាមនុស្សរឹងមាំដោយសារជួបបញ្ហាណាដូចជាឈឺអញ្ចឹងក៏គ្មានអីអាក្រក់ដែរឈឺធ្ងន់ឈឺអីអញ្ចឹងឈឺធ្ងន់ម្ដងអញ្ចឹងទៅដល់ពេលក្រោយគ្រាន់តែផ្ដាសាយអីតិចតួចគិតតែធម្មតាកាលមុនឈឺជាងហ្នឹងហ្មងអាត្មាបានអាវេសលើកមុនខ្លាំងហ្នឹងដល់ឈឺអីមុំមុំគិតតែធម្មតាធម្មតាព្រោះអាមុនវាធ្លាប់ឈឺជាងហ្នឹងហ៎ហ្នឹងហ៎ស្រួលអីចឹងឈឺធម្មតាធម្មតាកាលមុនកោសខ្យល់អីអូរើចុះរើឡើង ដល់ពេលប្រៀបជាមួយនឹងអាឈឺមុននោះឈឺប៉ុណ្ណឹងត្រំបានមិនព្រោះអាឈឺមុនវាឈឺជាងនឹងអញ្ចឹងសេចក្តីទុកដែលមកដល់ជីវិតសុទ្ធតែធ្វើឲ្យយើងខ្លាំងទាំងអស់យល់ទេណាអញ្ចឹងគេចពីបញ្ហាឬក៏ដោះស្រាយបញ្ហាហើយមនុស្សយើងហួអញស្អប់អញឈប់នៅមួយហ្នឹងហើយគិតថាខ្លួនឯងគ្រាន់បើមនុស្សបរាជ័យសុទ្ធហ្នឹងណាហើយតួអួតប្រាប់គេអញស្អប់អញនៅមួយវាមិនបានតាមមនុស្សចាញ់គេសោះហ្នឹងណា ទៅដល់ភាពទៅដល់ប្រកាសភាពបរាជ័យប្រាប់គេ មនុស្សដែលអស្ចារ្យគឺប្រមាក់កន្លែងណា គឺងើបកន្លែងហ្នឹងតស៊ូឲ្យបានកន្លែងហ្នឹងមិនតស៊ូឆ្លោះទេណាតស៊ូដោះស្រាយកុំឲ្យវាឆ្លោះតទៅទៀតមិនតស៊ូឆ្លោះឆ្លោះដល់ឈ្នះគេបានអញឈ្នះមែនទេយល់អត់ហ្នឹងហើយគឺធ្វើឲ្យអារឿងឆ្លោះវាទៅជាលែងឆ្លោះដូចយើងសោតនៅសត្រូវពីមុខឲ្យរំលងសត្រូវពីខ្នងឲ្យរលាយស្រូវមកវាខ្លាយឆ្ងាយឲ្យខ្លាយជាមិត្តហ្នឹងចឹងអញ្ចឹងឯង ហើយឲ្យទៅជាមិត្តអស់ហើយវាទៅជាជោគជ័យទាំងអស់គ្នាឬក៏បរាជ័យចុះបើកាលណាយើងឆ្លោះឲ្យឈ្នះដើម្បីអញនៅនឹងទេហើយកន្លែងមួយហ្នឹងឆ្លោះដើម្បីឲ្យអញឈរកន្លែងហ្នឹងអាហ្នឹងឈ្មោះតែជោគជ័យទេមែនទេអាហ្នឹងមិនមែនឈ្មោះតែជោគជ័យទេពីព្រោះយើងបានធ្វើមនុស្សម្នាក់ឲ្យកើតសេចក្តីទុកបាត់ទៅហើយមែនទេជោគជ័យវាទាល់តែមិនបៀតបៀនអ្នកដទៃមិនបៀតបៀនទាំងខ្លួនឯងយល់អត់យល់លុយស្ទើរ នឹងចឹងហើយយើងតែយើងគិតថាកន្លែងហ្នឹងវាពិបាកណាអញទ្រាំវាមិនបានទេអាហ្នឹងនៅកូនក្មេងកូនក្មេងសុតហ្មងដូចដូចក្មេងកំពុងលេងលេងមួយវាទៀតអញឈប់លេងមួយហើយហ្នឹងឈប់លេងមួយវាវាវាខូចវាលេងខូចអញឈប់លេងមួយហើយអាហ្នឹងមិនសំដីកូនក្មេងហើយដល់មនុស្សយើងចាស់ចាស់នឹងក៏ដោយស្អប់នេះអញឈប់ទៅទៀតកូនក្មេងសុតអត់ចាស់សោះអត់ចាស់ហ៎ បើចាស់គឺមានចិត្តចាស់ឲ្យអភ័យដូចមនុស្សចាស់ឃើញកូនតោះគ្នាកូនចាស់ឃើញកូនតោះគ្នាកូនចាស់ឃើញកូនតោះគ្នាកូនចាស់ឃើញកូនតោះគ្នាកូនចាស់ឃើញកូនតោះគ្នាកូនចាស់